3 3 4 5 6 7 8ប្រគួតរបស់ខ្ញុំអើយច្រកអីស្រីបាញ់ម៉ៃច្រកមួយដែលច្រកពីរតែរបស់លោករបស់ទាត់ពីក្រៅរបស់រងមួយ Tem, não tem, é acabou